តាមពិតខ្លួនយើងនឹងក៏វាមិនមានជាអ្វីដែលនឹងត្រូវថាចាំបាច់មានចាំបាច់បានអ្វីអ្វីក្នុងโลกនេះទៅឡើយព្រោះណាវាក្រំតែថាវេទនាវាជាធម្មជាតិសោយអារម្មណ៍តែប៉ុណ្ណឹងទេតើបើវាមិនមែនជាតួយើងអ្នកសោយហើយវាមានចាំបាច់ អន្ទះអន្តែងប្រឹងប្រែងស្វែងរកអីមកឲ្យយើងយកមកឲ្យអ្នកណាបើវេទនានឹងបានប្រកាសឡើង ជាទីតាំងនៃសតិរលឹកសិក្សានឹងឯងវាមិនមែនយើងអ្នកសោយក៏វាអត់មានយើងអ្នកបានអីទេបាទពីព្រោះវាមានវិថីចិត្តដឹងអារម្មណ៍តែប៉ុណ្ណឹងទេអារម្មណ៍គឺអ្វីណាដែលចិត្តដឹងអ្វីនោះហៅថាអារម្មណ៍នឹងឯង អញ្ចឹងបើវាវាអត់មានយើងទៅហើយវាអត់ចាំបាច់យើងនឹងឯងទៀមទាអីមានអីបានអីទេវិថីចិត្តដឹងអារម្មណ៍ប៉ុណ្ណាគឺប៉ុណ្ណឹងឯងអត់ចាំបាច់អីទៀតទេ ជាទី តាំងនៃសតិរលឹកប៉ុណ្ណឹងបានដែរព្រោះវាមិនតាន់ជាប់កិច្ចក្នុងសាសនា ក្នុងការអប់រំចម្រើនអរិយមគ្គនៅក្នុងការរលឹកសិក្សា រូបធម៌នាមធម៌ អាហ្នឹងគឺសំខាន់សម្រាប់ពុទ្ធបរិស័ទយើង ដែលវឹកហាត់ក្នុងធัวរបស់សប្បុរសអប់រំចម្រើនចំណេះដឹងក្នុងធัวរបស់ព្រះអរិយៈហ្នឹងគឺរលឹកសិក្សាសភាវៈពិតហ្នឹងឯងចឹងនឹងគឺជាខ្លឹមសារសំខាន់ក្នុងជីវិតដែលបានកើតមកជួបនឹងពុទ្ធសាសនា ហើយពុទ្ធសាសនាចម្រើនដោយពុទ្ធបរិស័ទអ្នកសិក្សាអ្នកចេះដឹងទាល់តែត្រួតត្រងនៅចំណេះដឹងហើយយកការចេះដឹងនឹងឯងបានទៅជាគ្រូបង្វឹកគ្រូបង្ហាត់ធัวបប្រតិបត្តិនឹងកើតឡើង មានសិលសមាធិបញ្ញាក្នុងពុទ្ធបរិស័ទយើងគ្រប់ព្រះអង្គគ្រប់គ្នាទៅ បានពុទ្ធសាសនានឹងចម្រើន ដល់យើងគិតពីពុទ្ធសាសនាចម្រើនអញ្ចឹងវាមិនមែនជារឿងយើងដណ្ដើមលៀបសការៈដណ្ដើមបរិស័ទអីគ្នាទេនឹងឯងអានឹងវាជារឿងងឹតងងពិតប្រកបហើយក្នុងការដែលត្រូវដណ្ដើមវៃវៃសំបីតែបរិស័ទសំបីតែលៀបសការៈអីទាំងអស់ហ្នឹងដណ្ដើមបរិស័ទវាមានចូលនៅក្នុងកុលមច្ឆរិយៈទាំងគឺថា រាប់អានខ្លួនឯងអញ្ចឹងដោយតកូលណាតកូលណាហួងហែងតកូលនឹងមិនឲ្យទៅរាប់អានអង្គដតីអ្នកដតីអីទៅទេអាហ្នឹងឯងដែលហួងហែងតកូលក៏គឺជាការហួងហែងការរាប់អានការទំនុកម្រងលៀបសការៈអីហ្នឹងហ្នឹងហើយវាជារឿងដែលគួរឲ្យអណោចអាណិតចំពោះចិត្តដែលវានៅជាប់ជំពាក់ វានៅក្នុងការប្រកាន់ហួងហែងអញ្ចឹងវាជាទុកទាំងវាជាទុកពីព្រោះវាមិនអាចហួងហែងអីបានទេនឹងឯងហួងហែងថាឲ្យទៀងក៏វានៅតែមិនទៀងឲ្យថាជាសពនៅតែជាទុកឲ្យថាជាអត្តាទូខ្លួន នៅតែសពេធម្មេអនត្តាអញ្ចឹងម្ល៉េះហើយគឺមានសេចក្តីទុកហើយវាស្ថិតនៅក្នុងសភាពនៃបកុលងងខ្លៅដល់កម្រិត ដែលជាបថុជនឬក៏ដល់ថ្នាក់អន្តៈបថុជនទៅទៀតអាហ្នឹងរឿងវត្តសង្សារទៅតែហ្មងចឹងគណាហ្នឹងដែលជាអារម្មណ៍របស់ព្រះបរមពុរិស័ទដើម្បីព្រះអង្គពេញបារមី បានជាពុទ្ធនឹងមកស្រោចស្រង់បុគ្គលងងខ្លៅ នឹងឯងដល់ទៅឥឡូវព្រះអង្គបានត្រាស់ហើយដែងពធัวទុកមកបត្រៃបីដកហ្នឹងគឺជាព្រះសាស្តាជំនួសព្រះអង្គយើងត្រូវពឹងយើងត្រូវអាស្រ័យពធัวហ្នឹងដើម្បីឲ្យបានរួចពីសេចក្តីល្ងងការដែលមិនចេះមិនដឹងនៅក្នុងបញ្ញខណ្ឌហ្នឹងគឺវាចាប់ផ្ដើមដោយការល្ងងដែលមិនចេះមិនដឹងក្នុងបញ្ញខណ្ឌហ្នឹងទៅវាចាប់ប្រកាន់យកមកធ្វើជាយើងវាកើតរឿងហត់នឿយសម្បើមហ្មងទៀតប៉ុណ្ណា ព្រោះតែការហួងហែងនឹងឯងដូច្នេះកាលណាបើយើងបានចេះដឹងនៅក្នុងជីវិតរបស់យើងជារូបធម៌ជានាមធម៌អញ្ចឹងទៅវាធូរស្បើយនៅសេចក្តីទុក្ខធូរស្បើយនៅកង្វល់ដើម្បីនឹងថាឲ្យយើងមានអីបានអីនោះណានឹងឯងអញ្ចឹងទៅវាទៅជាសពទៅរស់នៅក្នុងសភាពជាអ្នកគ្រប់គ្រាន់ នឹងឯងជាមួយនឹងរបស់ដែលមានដែលបានហ្នឹងនឹងឯងហើយយើងស្ដាប់មិនល្អហាក់ដូចជាថាពធัวហ្នឹងណែនាំឲ្យយើងក្រឬក៏ណែនាំឲ្យយើងខ្ជិលអីចឹងគឺដោយសារតែសត្វលោកយើងវាជាប់ជំពាក់ខ្លាំងជាមួយនឹងរបស់ក្នុងលោកវានៅ ក្នុងសេចក្តីប្រកាន់ទូខ្លួននឹងមមទៅគឺស្ដាប់ទៅទៅជាយល់ឃើញថាពធัวហ្នឹងណែនាំអប់រំចឹងចឹង នឹងឯងក៏ប៉ុន្តែកាលណាបើយើងមានឧបនិស្ស័យបានល្អស្ដាប់យល់ទៅគឺបានយើងឃើញថាណែអាការដែលមានបានរបស់ក្នុងលោកហ្នឹងវាសំខាន់ត្រង់ដែល គ្រប់គ្រាន់ក្នុងចិត្តទេតានឹងឯងរឿងមានបានទៅដោយទ្រព្យសម្បត្តិបណ្ណាបណ្ណាហ្នឹងវាមានចំណាត់ថ្នាក់អ្នកមានហើយប៉ុន្តែវាពិបាករស់អ្នកគ្រប់ណាស់ឃើញទេនឹងឯងពិបាករស់អ្នកគ្រប់ណាស់ ហើយតែកាលណាអត់គ្រប់ហើយ វានៅរឿងទុករឿងលំបាករឿងការខ្វាយខ្វល់នឹងទៅគ្រប់រឿងចឹងទៅនឹងឯងឯពធัวដែលណែនាំនេះគឺផ្លូវចិត្តរបស់យើង គ្រប់គ្រាន់ជាមួយនឹងរបស់ ដែលយើងមានបាននឹងមិនមែនហាមការងារចិញ្ចឹមជីវិត ដែលជាសម្មាអាជីវោទេគឺនេះយើងស្ដាប់យល់ទៅយើងដឹងអញ្ចឹងហើយក៏មិនមែនហាមបនអតីតនឹងក៏មកឲ្យផល នោះដែរគេសាវករបស់ព្រះតមានទុភិសិតតែមហាសិទ្ធិរាជាក៏មាន មានតែហាមឃាត់រឿងត្រាប់សម្បត្តិមានបានអីបើដូចជាដិលសិទ្ធិអីមើលសិតតែភ្នំមាសផុសឡើងមែនតកសិទ្ធិអីចោតកសិទ្ធិហ្នឹងឯងសាខាអីមហាសិទ្ធិសម្បើមទៀតលោកសិទ្ធិអណាតបិណ្ឌិតអីហ្នឹងអញ្ចឹងជាព្រះសោតាបានហើយ ទ្រព្យសម្បត្តិគាត់នឹងដែលអស់ពីឃ្លាំងទៅទៅជាពេញឃ្លាំងឡើងវិញដោយជាមានរឿងតាក់ទងនឹងទេវតានៅនឹងខ្លោងទ្វារអីអីហ្នឹងនឹងឯងគឺតាក់ទងនឹងប៉ុនដែលគាត់បានបំពេញមកចេះតែជាបច្ច័យឲ្យមានបានទៅហើយគាត់ក៏ទំនុកបំរុងព្រះសាសនាសบายចិត្តដោយ សេចក្តីបរិសុទ្ធនៅក្នុងជីវិតរបស់គាត់ ជាព្រះសោតាបានណោះហ្នឹងវាមិនមែនថារាប់អានពុទ្ធសាសនា ទៅទៅជាអ្នកក្រក្រក្រក្រអីចឹងឯណាមិនមែនទេវាទៅជាអ្នកគ្រប់ណា ទៅជាអ្នកគ្រប់យើងនិយាយអសគ្រួដូចកជើងរោវាក្រប៉ុន្តែនេះវាគោជើងរោវាគ្រប់ណាហ្នឹងឯងក្រគ្រប់ហ្នឹងឯង វាមិនមែនក្រទេប៉ុន្តែវាគ្រប់ប៉ុន្តែតើតែយើងស្ដាប់សិក្សាដោយល្អមានសទ្ធានាំមុខបានដោយល្អផងដែរចឹងខ្វះខាតសទ្ធាសំបីតែយកចិត្តទុកដាក់ស្ដាប់ហ្នឹងក៏មិនមានដល់ចឹងទៅវាទៅ ជាធ្វើទុកក្នុងចិត្តខុសចោតប្រកាន់ពុទ្ធសាសនា ឬក៏ចោតប្រកាន់អ្នកសំដែងអីចេះចោះដឹកនាំឲ្យប្រទេសជាតិក្រីក្រអីចឹងទៅក៏សឹងតែថាបាននឹងឯងទៅ ហ្នឹងឯងដូច្នេះគឺក៏ត្រូវការពារខ្លះក៏ការពារទៅដើម្បីឲ្យយើងបានយល់ដឹងអំពីពុទ្ធសាសនាពិតប្រាកដដល់កូនដល់ចៅហ្នឹងឯងឲ្យយើងយល់រយល់ជ្រៅចឹងទៅកុំកុំឲ្យចេះតែយើងស្ដាប់ពីអ្នករតីពីណាពីណីមកយើងដូចជាបាត់ ជំនឿអស់សេចក្តីជ្រះថ្លាក្នុងពុទ្ធសាសនាតាមពិតគឺព្រះអង្គអត់មានទៀមទេអីអំពីណានាណានាទេកូនណាអត់មានត្រូវការអីសំបីតែលើកដៃសំពះតែពុទ្ធបរិស័ទចេះតែជ្រះថ្លាថ្វាយអង្គមពះព្រះអង្គនឹងព្រះអង្គដឹកនាំឲ្យសត្វលោកនឹងឯងយល់ដឹងពីហេតុផលនៃជីវិតនឹងឯងទៅព្រោះការពិត មានជំរឿណាស់យើងអត់តាន់ដឹងយើងអត់ជឿព្រះយើងអត់ជឿពធយើងប្រឆាំងអីចឹងចឹងទៅដោយសារតែថាការពិតវាមាន អាកំបាំងវាមានជំរឿទៅ ដូចជានៅ ក្នុងសัพពេធម្មេអនត្តាអីចឹងហ្នឹងឯងយើងមិនតាន់ដឹងក៏យើងធ្លាប់ស្ដាប់រឿយរឿយមកហើយក្នុងសាសនាហ្នឹងប្រកាសអនិច្ចំទុក្ខំអនត្តា នឹងឯងអញ្ចឹងគឺមិនមែនអ្នកណាចេះតែសំដែងអ្នកណាចេះតែថាទៅទេចឹងគឺមិនមែនពុទ្ធសាសនា ដឹកនាំឲ្យឲ្យក្រទេប៉ុន្តែ គឺ ថាឲ្យគ្រប់នៅក្នុងចិត្តសន្តាននឹងឯងហើយមានបានអីហ្នឹងទៅតាមហេតុនឹងឯងកុំកុំឲ្យយើងយល់ថាដឹកនាំឲ្យខ្ជិលដឹកនាំឲ្យក្រអីចឹងគឺ អ្នកដែលជាសិទ្ធិជាមហាសិទ្ធិជាពុទ្ធបរិស័ទជា ព្រះអរិយបុគ្គលទៀតមានច្រើនណាស់ពីសម័យពុទ្ធកាល ហូរហែរហូតមកអ្នកដែលរាប់អានពុទ្ធសាសនា មិនតែប្រទេសយើងទេប្រទេសណាណាក៏ជាអ្នកមានបានអីចឹងនឹងឯងក៏តេតួងទៅនឹងបច្ច័យនៃទ្រព្យសម្បត្តិនឹង នឹងឯងនឹងរឿងខាងក្រៅប៉ុន្តែរឿងខាងក្នុងនេះទោះជាទ្រព្យសម្បត្តិតិចច្រើនអីនឹងយ៉ាងណាវាសំខាន់ត្រង់ដែលគ្រប់នឹងឯងត្រង់ដែលគ្រប់អានឹងវាជារឿងផ្លូវចិត្តនឹងឯងហើយការដែលគ្រប់ក្នុងទីនេះវាមិនមែនទៅបរិសេធហេតុច័យដែលនាំឲ្យមានបានទ្រព្យសម្បត្តិទេគ្រប់ក្នុងទីនេះ គឺធ្វើឲ្យមានសេចក្តីសុខរស់នៅមិនប្រព្រឹត្តទៅក្នុងរឿង បញ្ញវរាដែលត្រូវបៀតបៀនសពសត្វទាំងអស់បៀតបៀនអ្នករតីឬក៏ជំនួញជួញដូរអីអីដែលថាចង់មានចង់បានចង់ខ្សែផ្សោយកាមគុណសម្បត្តិក្នុងលោកអីចឹងក៏អញ្ចឹងជីវិតខុសបើដែរជំនួញជួញដូរអីដូចជាគ្រឿងញៀនគ្រឿងអីនឹងឯងផុសផលក្នុងពិភពលោកនឹងឯងដោយសារថា វាបានប្រាក់ច្រើនអីអីចឹងទៅនឹងឯងក៏ចេះតែរួផ្លូវតាមនឹងអាហ្នឹងគឺក្នុងពុទ្ធសាសនាដែលធ្វើឲ្យពុទ្ធបរិស័ទចេះគ្រប់ហើយនឹងត្រេកអរជាមួយនឹងរបស់ដែលបានមកដោយធัวត្រឹមត្រូវមិនលៀតបៀនអ្នករតីមិនបំផ្លាញសតិស្មារតីអ្នករតីអីអីហ្នឹងគឺថាគឺបរិសុទ្ធណាស់ជាមួយគ្នានឹងជីវិតដែលរស់នៅហ្នឹង មិនឲ្យភាពលោភលន់នឹងគ្របសង្កត់ចិត្តដឹកនាំ ទៅ ក្នុង ការចិញ្ចឹមជីវិតខុសបៀតបៀនអ្នកដទៃគួរឲ្យតក់ស្លុតក្នុងពិភពលោកទៅនោះទេណាហើយបានសេចក្តីសុខទាំងខ្លួនឯងទាំងអ្នកដទៃចំពោះអ្នកដែលប្រតិបត្តិនឹងឯងក្តីសុខក្នុងចិត្តពិតប្រកបមែនអញ្ចឹងអញ្ចឹងក៏ណានឹងឯង ដោយកិច្ចការងារចិញ្ចឹមជីវិតក៏ល្អប្រពៃមានបានទៅក៏ចិញ្ចឹមមេដាបិតាចិញ្ចឹមបុត្រភរិយាក្រុមគ្រួសាររហូតដល់ទៅអរប្រគុណប្រសាសនាទំនុកបំរុងប្រសង់កសាងកុដិសាលាព្រះវិហារទៅ ជាកិច្ចការងារដ៏បរិសុទ្ធជាអារម្មណ៍នាំឲ្យសบายចិត្តថែមទៀតប៉ុនដែលធ្វើហើយអញ្ចឹងដូចជាយើងចងខណ្ឌនៃសីមាវត្ត អង្គសធម្មមេរាំងសីហើយថ្មីថ្មីអញ្ចឹងគឺមើលមើលបន់ដែលបានធ្វើហើយនឹងនៅ ជាអារម្មណ៍នាំឲ្យមានសេចក្តីសុខដល់ពុទ្ធបរិស័ទយើងពេលនឹងខែក្រោយឆ្នាំក្រោយនឹងចឹងទៅទៀតមិនមែនដូចជារឿងកាមគុណផ្សេងផ្សេងសបាយរីករាយដល់ទៅពេលវាកន្លងទៅ វាអាចនឹកឃើញសោកសៅនឹកឃើញអាល័យអីអីចឹងទៅអានឹងវាខុសគ្នា ណាអាល័យវាកើតទុកណាក្នុងចិត្តដុកដួលរសាប់រសល់រវើរវាយរសេះរសោះមិនមិនសពមិនស្រួលដែលធ្វើឲ្យលំបាកហើយនឹងមិនបានមានសទ្ធាដឹកនាំមករកបរតនៈត្រៃធ្វើបន់ធ្វើទានវាអាចលោភៈដឹកនាំទៅរកមិត្តភ័ក្តិ ខ្សែផ្សោយគ្រឿងសវឹងគ្រឿងញៀនឬក៏ដើរកំសាន្តអីយ៉ាងណាយ៉ាងណាដែលជាកិច្ចការងារអត្តប្រយោជន៍ទៅហើយនឹងដោយសារវាមានភាពអបសក់ជាទុកក្នុងចិត្តនឹងនឹងវាទៅតាមផ្លូវរបស់មេប៉ុន្តែដល់ពុទ្ធបរិស័ទមកទៅតាមផ្លូវរបស់ព្រះអង្គបើទៅវាអាចមានការអបសក់អីខ្លះអញ្ចឹងមែនក៏បាន រួមិត្តភ័ក្តិអីចឹងទៅ ដែលជាអ្នកមានសទ្ធាមានសិលអីដូចគ្នាចឹងទៅសួរនាំធ្វើបន់និដាអីដាចឹងទៅបានសុបាយចិត្តឡើងវិញនឹងឯងហើយក៏បួលគ្នា ទៅស្ដាប់ធัวបួលគ្នាធ្វើបន់ទៅវត្តកម្មសិលអីចឹងទៅគឺថានឹករលឹកឃើញអំពើដល់បរិសុទ្ធអំពើបន់ដែលខ្លួនបានបំពេញរឿយរឿយមកចឹងទៅក៏កើតទៅជា សមាធិចិត្ត ដោយចាគានុសតិដោយសីលានុសតិដោយទេវតានុសតិឬក៏ពុទ្ធានុសតិធម្មានុសតិមេត្តានុសតិឬក៏មេត្តាកម្មដ្ឋានអញ្ចឹងទៅឬក៏មរណសតិក៏បានដែរមិនមិនមែនថាសេចក្តីស្លាប់នឹងសម្រាប់តែឲ្យយើងភ័យខ្លាចញាប់ញយអីទៅទេវាអាចនាំឲ្យមានសមាធិចិត្តកើតឡើងបានសំបីតែនឹករលឹកដល់សេចក្តីស្លាប់ ទៅណាកំចាត់បងសេចក្តីសវឹងក្នុងជីវិតបានរស់នៅបើប៉ុណ្្នឹងហើយមិនសក់មិនស្ងប់យ៉ាងម៉េចទៀតទៀមទាអីទៀតណាទៀមទាហ្នឹងឯងដែលនាំឲ្យយើងរស់នៅអវាយកវល់មិនសក់មិនស្ងប់ហ្នឹងនឹងឯងទៅប៉ុន្តែដល់តែយើងនឹករលឹកឃើញដល់ការបាត់បង់ជីវិតហ្នឹងឯងមើលមើលអ្នកដែលត្រូវបាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតដោយជំងឺរោគាបាត់បង់ជីវិតដោយឧបទ្ទវហេតុឬក៏គ្រាន់តែក្តៅនឹងស្លាប់ដូចនៅប្រទេសឥណ្ឌាហើយឥឡូវជាជនប៉ាគីស្ថានទទួលរងនៅចំហាយក្តៅនឹងក៏ស្លាប់រាប់រយអ្នកអ្នកចឹងទៅពាន់អ្នកទៅនឹងឯងនឹងដែលយើងនឹករលឹកឃើញដល់អ្នកដែលស្លាប់នឹងសិតទៅចូលមកក្នុងមរណសតិទាំង អ្នករណសតិនឹងឲ្យតែទទួលរឿងគេបាត់បង់ជីវិតនៅណានៅណាអីអីហ្នឹងគឺពិចារណាថាអ្នកដតីដែលដែលស្លាប់នឹងយ៉ាងណាអាត្មាអញក៏នឹងស្លាប់ដូចតែអ្នកដតីអញ្ចឹងគ្រាន់តែឥឡូវហ្នឹងវាមិនតាន់ស្លាប់តែប៉ុណ្ណឹងទេនឹងឯងចឹងដូច្នេះគឺថាមិនចេះតែសវឹងទៅជាមួយនឹងជីវិត ហើយក៏មិនចេះតែស្រវឹងទៅជាមួយនឹងអ្វីអ្វីដែលត្រូវមានបានក្នុងជីវិតនឹងទេនឹងឯងក៏រកសេចក្តីបរិសុទ្ធសម្រាប់ជីវិតដែលរស់នៅមួយថ្ងៃមួយថ្ងៃហ្នឹងហើយទៅជាមានសេចក្តីសុខជាមួយគ្នានឹងសេចក្តីបរិសុទ្ធដែលខ្លួនបានបំពេញហើយនឹងដែលបល័យហៅថាទិស្វាកម្មវិសុទ្ធិមត្តនោឃើញនៅអំពើដ៏បរិសុទ្ធរបស់ខ្លួនចឹងទៅសោមោទតិសោបមោទតិ ប៉ុន្តែបុគ្គលនោះរមែងរីករាយរឹងរិតតែរីករាយទៅបេតិបាមកជាទៅ មានបាសទ្ធិមានសេចក្តីសុខដោយសភាពនៃបញ្ញា ដែលបានកំណត់ ដឹងការពិតបានត្រឹមត្រូវគឺមិនមែនជារឿងភ័យខ្លាចតក់ស្លុតដែលថាខ្លួនឯងនឹងស្លាប់ទៅចឹងហើយតក់ស្លុតគឺអត់មែនទេគឺមានសេចក្តីសុខស្ងប់ គណៈសពស្ងប់ជាមួយ គ្នានឹងមរណសតិនឹងឯងកើតទៅជាសមាធិឡើង ពីព្រោះសេចក្តីស្លាប់តែកាលណាយើងស្រាវជ្រាវរូបការពិតឃើញទៅរឿងស្លាប់នឹងវាជាការបែកធ្លាយទៅនៃបញ្ញខណ្ឌនឹងឯងដោយមិនបានប្រកម្មទៅ នៅ ក្នុងបញ្ញខណ្ឌនឹងអញ្ចឹងគឺថា មរណសតិនឹងនាំមកនៅសេចក្តីសុខស្ងប់យ៉ាងរៀបរយទៅតែម្ដងចឹងប៉ុណ្ណា ស្លាប់នឹងគ្រាន់តែបាត់ខ្យល់ចេញចោលចូលចឹងទេតាហើយបាត់វិញ្ញាណទៅទេតានឹងឯងអបេតវិញ្ញាណណោនិរដ្ឋាំងវៈចលង្ករាំងវិញ្ញាណនឹងប្រះទៅនឹងឯងអីក៏ដូចជាអង្កត់អស់ហើយក៏មិនគួរទុកដាក់ឲ្យនៅលើផ្ទះសម្បែងអីទេមិនថាស្អប់ទេប៉ុន្តែថារូបកាយនឹងវា មិនមានអ្វីដែលជាគ្រឿងថែរក្សាឧបធម្មដូចជាវិញ្ញាណអីហ្នឹងដែលជាបច្ឆាជាតិបច្ច័យប៉ុន្តែឥឡូវវាប្រាស់ទៅរូបកាយហ្នឹងក៏ត្រូវហើមប៉ោងស្អុយរលួយចឹងទៅក៏យកទៅទុកដាក់សំគូឬក៏បូជាទៅហ្នឹងឯងដូចជាមហាបាសិកាយើងហ្នឹងយើងក៏រៀបចំទុកដាក់ទៅតាមហ្នឹង ហ្នឹងគឺសម្រាប់រូបកាយហ្នឹងវាអញ្ចឹងដូច្នេះការដែលស្លាប់ហ្នឹងគឺវាបាត់វិញ្ញាណនឹងចេតានឹងឯងវាបាត់វិញ្ញាណទៅវាអត់មានខ្យល់ចេញខ្យល់ចូលពីព្រោះខ្យល់ចេញខ្យល់ចូលវាកើតមានព្រោះវិញ្ញាណជាសមុតថាមចឹងដល់ទៅចឹងទៅវាអត់មានបាត់យើងផងប៉ុន្តែគ្រាន់តែបាត់វិញ្ញាណតែប៉ុណ្ណឹងអាហ្នឹងគឺថាបុគ្គលដែលមានប្រកបដីចម្រើននៅសតិប្បដ្ឋាន ហើយបាននៅមរណសតិជាវិហេរធัวពិចារណារកការពិតក្នុង ជីវិតទៅ គឺស្ងប់រងាប់ចិត្តដោយអត់បានប្រកាន់ថាសេចក្តីស្លាប់នេះគឺ បាត់យើងទៅណាទេអានេះគឺគ្រាន់តែបាត់វិញ្ញាណទៅតែប៉ុណ្ណឹងទេតាហើយមេត្តាបិតាអីយើងក៏សន្មត់ថាគាត់ចែកឋាន ទៅប៉ុន្តែអានឹងគឺសម្រាប់កាយហ្នឹង អភ័យណੰអ្នកករាំងកតាំងមង្សៈលោយតលេបណាំងយដ្ឋជរាចមច្ចចៈមេនោមៈខោចៈអោយតោគឺថាជានគរឆ្អឹងដែលកម្មនឹងបានសាងរៀបចំមកមានប្រមាណជា300កំណាប់តូចធំវែងខ្លីចោមរឹតទៅដោយសរសៃបិទបោកលៀបទៅដោយសាច់និងឈាមពះទៅដោយស្បែកហ្នឹងគឺកម្មជាបច្ច័យរៀបចំមកចឹងក៏ណា នឹងឯងហើយជាទីធ្លាក់ចុះនៃចរិយានិងមរណៈព្រមទាំងមាននះមគ្គកិលេសហើយសភាពនៃចិត្តនឹងដែលសន្សំសន្តានយ៉ាងណាយ៉ាងណា គឺថាបានវត្ថុរូបនឹងជាទីអាស្រ័យកើតឡើង តតគ្នាដល់ពេលវេលាក៏វាត្រូវចុតិចុតិហ្នឹងគឺវិញ្ញាណហ្នឹងត្រូវប្រាស់អំពីរូបកាយហ្នឹងរូបកាយហ្នឹងក៏ដល់ដល់ការបែកធ្លាយអញ្ចឹងនេះជាដំណើររបស់សង្ខារធัวឯចំណែកជាក្តីទុក្ខក្នុងការប្រត់ប្រាស់ហ្នឹងវាមិនមែនការប្រត់ប្រាស់ហ្នឹងតម្រូវឲ្យយើងកើតទុកទេ គឺមកអំពីការដែលយើងស្រឡាញ់យើងប្រកម្មយើងហួងហែងរហូតមកដោយយើងអត់បានពិចារណាការពិតម្ល៉េះហើយយើងទៅជាតោះជាមួយនឹងការពិតយើងធ្វើការពេញចិត្តនឹងនឹងការជួបនឹងឯងពេញចិត្តពេញចិត្តពេញចិត្តដូចជាឪពុកម្ដាយដែលតែងតែចិញ្ចឹមបីបាច់មើលថែយើងទំនុកបំរុងយើងទៅយើងវាពេញចិត្តរាប់ម៉ឺនរាប់សែនតែអ្វីដែលត្រូវបែក ណាត្រូវព្រាត់ប្រាសត្រូវឃ្លាតទៅនោះ យើងមិនបានពិចារណាឲ្យសមគួរដល់អ្វីដែលកើតឡើងតែងតែមានការរលត់ការជួបជាបច្ច័យនៃការព្រាត់យើងអត់បានពិចារណាអញ្ចឹងយើងក៏ទាស់នឹងការព្រាត់ប្រាសទាស់នឹងការដែលជីវិតនឹងត្រូវបែកបាក់ត្រូវបាត់ត្រូវឃ្លាតទៅនឹង អាហ្នឹងគឺមិនមែនមកអំពីជីវិតធម្មតា ដែលប្រព្រឹត្តទៅដោយការកើតចាស់ឈឺស្លាប់ហ្នឹងមកតម្រូវឲ្យយើងត្រូវកើតទុកគឺមិនមែនទេនឹងឯងមិនចំពោះតែថាពុកម្ដាយយើងចាស់យើងក៏បានមើលថែអីសពគ្រប់ទៅមិនទៅជាទុកសោកអីប្រមាណហើយរឿងដតីទៀតដែលទុកសោកបោកខ្លួនណាស់ ហើយយើងមកពីមិនបានគិតមិនបានពិចារណា យើងដឹងតែថាជួបគ្នាមិញទូរស័ព្ទមិញប្រាប់តែឥឡូវឮដំណឹងមកថា ស្លាប់ហើយដោយគ្រោះថ្នាក់ចរាចរណ៍ឬក៏ដោយហេតុកម្មចោរកម្មអីអីចឹងគឺយំសោកបោកខ្លួនទៅតែហ្មងចឹងនឹងឯងដោយសារថានៅ ទាំងស្រស់ទាំងស្រស់ថាអញ្ចឹងទៅវាអត់មានឈឺអត់មានអីផងចេញទៅ ពីមុខផ្ទះទៅស្រាប់តែម៉ូតូវឹងហ្នឹងឯងត្រូវគ្រោះថ្នាក់ម៉ូតូគ្នាឯងឬក៏រថយន្តអីចឹងទៅក៏មានយំសោកបោកខ្លួនខ្លាំងណាស់ភ្លាមភ្លាមអញ្ចឹងណាមិនមែនថារឿងនឹងត្រូវតែមកបង្ខំឲ្យយើងកើតទុកទេ តែមកអំពី យើងរស់នៅធ្វើតែការពេញចិត្តជាមួយនឹងការជួបនឹង យើងអត់ដែលបានគិតថាការជួបជាបច្ច័យនៃការព្រាត់ ហើយយើងក៏អត់បានព្រមជាមួយនឹងជីវិត ដែលវាមានការកើតហើយវាតែងតែជួបប្រទះនៅឧបតវៈហេតុរសថ្នាក់ដែលជាអកុសលវិបាកឬក៏ជារៀបជាធិមរណៈអីហ្នឹងយើងអត់ដែលបានគិតសោះនឹងឯងដូច្នេះវាជារឿងស្រឡាញ់វាជារឿងប្រកម្មនេះទេដែលនាំឲ្យយើងកើតទុក្ខវាមិនមែនរឿង ធម្មតានៃជីវិតហ្នឹងមកតម្រូវឲ្យយើងត្រូវតែកើតទុកទេតាមពិតរឿងធម្មតានៃជីវិតធ្វើឲ្យពពុទ្ធបានត្រាស់ដឹងផងទេអង្គយាង ទៅសាងពភ្នោះបានត្រាស់ដឹងជាពពុទ្ធហើយអ្នកដែល បានកំណត់ដឹងរឿងធម្មតានៃជីវិតសម្រាប់ឈានទៅកាន់ព្រំលោក ទៅកាន់ទេវលោកសម្រាប់សមាធិជាបាតនៃវិបស្សនាបានសម្រាប់មគ្គផលដោយសារតែការពិតនៃជីវិតនឹងទេតើមិនមែនការពិតនៃជីវិតនឹង មកតម្រូវឲ្យយើងកើតទុកទៅនោះទេ្រាន់តែថាយើងអត់បានចេះដឹងការពិតនឹងអញ្ចឹងទៅយើងចេះតែទទួលតែយើង អត់ហ៊ានលះបង់អានឹងគេហៅថាឧបាទានដែលជាបច្ច័យនៃសេចក្តីទុកនឹងនឹងឯងយើងទទួលពេញចិត្តទទួលពេញចិត្តទទួលហើយយើងដូចពេលក្នុងលោកហ្នឹងគេនិយាយថាហ៊ានស៊ីមហ៊ានសងអីចឹងរបៀបហ្នឹងណា ណាហ្នឹងឯងយើងចេះតែទទួលដោយដោយឧបាទានចាប់ទុកនៅរបស់ជាទីពេញចិត្តរបស់ដែលមិនពេញចិត្តគឺថាកើតទោសៈណាបន្ទុះហ្នឹងឯងតោះឬក៏វាយបហាកំតិចចឹងទៅសង្គ្រាមទៅដោយការតោះចិត្តហើយដល់ទៅ ពេញចិត្តចាប់យកពួងហែងអញទាំងទ្រព្យសម្បត្តិលៀបយោបុគ្គល យទីស្រឡាញ់ពេញចិត្តកម្មគុណអីអីហ្នឹងគឺថាហួងហែងទៅតែមកអាហ្នឹងបើមានតែអញ្ចឹងគឺសត្វលោកយើងឯណាដែលថាមិនកើតទុកនោះហ្នឹងឯងទៅត្រូវតែកើតទុកហើយព្រោះការហួងហែងជាបច្ច័យ ទាំងអាការខឹងស្អប់នឹងអ្នកដតីអីអីចង់ឲ្យស្លាប់ចង់ឲ្យវិនាសចង់ឲ្យបាត់បង់ពីពិភពលោកនឹងទៅអីអីហ្នឹងក៏ជាទុកហើយស្រេចនឹងឯងព្រោះហេតុតែការខឹងក្រោតខ្លួនឯងហ្នឹងនឹងឯងទៅហើយជាទីត្រេកអរចំពោះសត្រូវទៅទៀតព្រោះសត្រូវនោះវាចង់ឲ្យយើងកើតទុកអញ្ចឹងឯងចឹងយើងកើតទុកឲ្យយើងក្តៅក្រហាយហ្នឹងគេអរ អញ្ចឹងទៅទៀតណាធัวហ្នឹងធัวជាទីត្រេកអររបស់សត្រូវនឹងទៅទៀតនឹងឯងអញ្ចឹងគឺនៅក្នុងសេចក្តីនេះពុទ្ធបរិស័ទយើងក៏បីបានជ្រាបថារឿងសេចក្តី ស្លាប់នឹងតាមពិតជាអារម្មណ៍នៃប្រកម្មដ្ឋានល្អណាស់មរណសតិហើយជាបាតនៃវិបស្សនាទៀតវាក្រំតែថាកុំឲ្យយើងចេះតែទទួល ដោយ ការប្រកាន់ហើយមិនចេះលះបង់ អញ្ចឹងគឺតលតែអប់រំសតិប្បដ្ឋានវិបស្សនាទាំងតែឋានបាសនាគឺអត់មានទទួលដោយឧបាទានទេគឺគ្រាន់តែគ្រាន់តែទទួលយកមកជាអារម្មណ៍នៃការសិក្សាគ្រាន់តែប៉ុណ្្នឹងឯងអត់មានដៃឧបាទានទៅចាប់យកទេគឺថាមានតែដៃគឺបញ្ញាចាប់យកមកសម្លឹងពិនិត្យមើលសហការជាមួយនឹងវិតកៈដែលជាសម្មាសង្កប្បៈនឹងឯង សមាសង្កបៈហ្នឹងគឺដូចជាដៃចាប់ពវលអ្វីមួយអញ្ចឹងចឹងឯសមាទិដ្ឋិដូចជាភ្នែកហ្នឹងឯងដូចជាភ្នែកមើលមើលឲ្យវាដឹងថារបស់ហ្នឹងវាយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចនឹងឯងអាហ្នឹងគឺសមាទិដ្ឋិដូចជាភ្នែកមើលសមាសង្កបៈដូចជាដៃចាប់របស់ហ្នឹង បង្វិលមើលដោយកិរិយាហ្នឹងអញ្ចឹងបានជា សម្មាសង្កបៈហ្នឹងសង្គ្រោះចូល នៅក្នុងបញ្ញាសង្គ្រោះចូលនៅក្នុង បញ្ញា សិក្ខាសង្គ្រោះចូលនៅក្នុងវិជ្ជាសង្គ្រោះចូលទៅ នៅក្នុងវិបស្សនានឹងឯងចឹងទៅណា គឺសម្មាទិដ្ឋិនិង សម្មាសង្កបៈហើយអង្គមគ្គ6ទៀត នៅក្នុង សមថៈសង្គ្រោះទៅក្នុងចរណៈចឹងទៅ ឬក៏ចែកទៅជាសិលចែកទៅជាសមាធិទៅប៉ុន្តែ សមាទិដ្ឋិសមាសង្កបៈគឺសង្គ្រោះនៅក្នុង វិជ្ជាសង្គ្រោះនៅ ក្នុង បញ្ញាសង្គ្រោះនៅក្នុងវិបស្សនានឹងហើយនឹងគឺការដែលត្រួតត្រាពិនិត្យមើលចំពោះអ្វីអ្វីទៅតាមសេចក្តីពិតហ្នឹងអញ្ចឹងគឺគ្រាន់តែមើលទេដល់ទៅរបស់នឹងវាត្រូវវិន័យទៅ ជាធម្មតាវាត្រូវលះទៅគឺរលត់ទៅ គឺបញ្ញាអត់មានហួងហែងទេអ្វីដែលកើតឡើងជាធម្មតារលត់ទៅជាធម្មតា តាមផ្លូវភ្នែកជាជាចំោះអណ្ដាតកាយចិត្តទៅតាមសភាវៈនោះឯងជាខណៈជាខណៈទៀតផងដោយបរិត្តខណៈគឺខណៈដ៏តូចឆ្មាមិនគ្រាន់តែដូចយើងពិចារណាសេចក្តីស្លាប់ពីបដិសន្ធិទទួលគ្នានឹងចុតិហ្នឹងអាហ្នឹងគេហៅថាអដ្ឋេនៈបរិឆេតតោ ហ្នឹងហើយគឺកំណត់ដឹងមួយអត្តភាពវាវែងឆ្ងាយអត្ថិហ្នឹងវាវែងឆ្ងាយប៉ុន្តែដល់ទៅវិបស្សនាកើតឡើងហៅថាបរិត្តៈទៅណាហ្នឹងឯងបរិត្តៈវាតូចវាខ្លីគឺឃើញហើយរលត់ទៅឮហើយរលត់ទៅ គិតហើយរលត់ទៅសោយអារម្មណ៍ចាំអារម្មណ៍ហើយកន្លង ទៅ ជាអតីតាធម្មាហ្នឹងវិបស្សនាបានឃើញការកើតឡើង និងការរលត់ទៅ នៃសភាវៈទាំងអស់ហ្នឹង នឹងឯងចឹងអាហ្នឹងគឺគេហ្នឹងការអប់រំទាំងសមថៈទាំងវិបស្សនាសម្រាប់ពុទ្ធបរិស័ទយើងកណាគឺថាប្រព្រឹត្តទៅដោយសេចក្តីសុខស្ងប់អញ្ចឹងមានរឿងអីនៅក្នុងលោកនឹងសម្រាប់ឲ្យកើតទុកមិនសុខចិត្តទៀតមើលមើលបាននៅសេចក្តីស្ងប់ដោយមរណសតិមួយអញ្ចឹងទៅជួយឲ្យមានសេចក្តីសុខទៀតច្រើនណាឥឡូវ យើងមិនតាន់បានស្លាប់ទៅដូចអ្នកដែលបាត់បង់ជីវិតទៅទេអញ្ចឹងយើងបាននៅរស់ហើយតើយើងធ្វើការមិនគ្រប់គ្រាន់យ៉ាងម៉េចទៅទៀតនឹងឯងយើងគួរតែគ្រប់គ្រាន់ ត្រេកអរជាមួយនឹងអ្វីដែលយើងនៅមាននៅឡើយនេះដែលបន្តិចទៀតវាអស់ទៅទាំងអស់នេះយើងមិនមែនចេះតែរស់ នៅហើយเตรียมទាអ្វីអ្វីដោយសពគ្រប់ទេ នឹងឯងយើងដឹងថាបើក្នុងលោកនេះវាចេះតែទាអីបានទាអីបាននឹងវាគ្មានអ្នកចាស់ទេវាគ្មានអ្នកឈឺទេវាគ្មានអ្នកស្លាប់ទេវាអត់មានអ្នកទុកអ្នកលំបាកទេវាអត់មានអ្នកទទួលអកុសលវិបាកទេបើសិនបើវាចេះតែបានតាមសេចក្តីប្រាថ្នានឹងឯងនឹងឯងមើលមើលយើងពិនិត្យមើលយើង មិនចំពោះតែអ្នកក្រអ្នកតូចតាចអីទេ មើលអ្នកមានអ្នក ធំដុំស្ដេចចក្រពត្តិទៅឬក៏ថាក្នុងភពជាតិកំណើតណាណាដែលថា ជាទេវតាប្រអិនប្រព្រំអីហ្នឹងអាចនឹងថាថិតថេទៀងទាត់ទៅនោះហ្នឹងឯងមិនចាស់មិនឈឺមិនស្លាប់អីអីគឺមិនអាច បានទៅតាមរិទ្ធអំណាចតាមអានុភាពដោយទ្រព្យសម្បត្តិដោយកម្លាំងយោះអីអីទៅបានទេចឹងមើលក្នុងរឿងរ៉ាវព្រះអិនហ្នឹងក៏ព្រះអង្គតក់ស្លុតនឹងជីវិតដែលត្រូវជាយកចូលមករកព្រះអង្គនៅឯអិនដសាលគូហៀនឹងឯងអំណាចព្រះអង្គជាព្រះអិនមានទៅទប់ទល់ជាមួយនឹងមច្ចមេនឹងបានទេណាសុកព្រំទេវបុត្រអីអីនឹងតក់ស្លុតនឹងសេចក្តីស្លាប់ ហើយត្រូវកម្មចាត់ចែងថាឲ្យ ទៅអបាយភូមិទៀតមកតក់ស្លុតទៅមែនទេតែមើលមើលអំណាច ជាទេវបុត្រដ៏ធំប៉ុន្តែ គឺត្រូវតក់ស្លុតនឹងឯងចំពោះវ័យវ័យដែលវាមានអំណាចនៅក្នុងសង្ខារធัวនេះដែលមិនទៀងជាទុកជាអនត្តាជារៀបជាធិមរណៈហើយនឹងកម្លាំងកម្មនេះ នឹងឯងដូច្នេះគឺ តាមពិតទៅវាក្រំតែជាសេចក្តីប្រកម្មថាអញតែប៉ុណ្្នឹងទេចឹងឯដំណើរនៃសង្ខារធัวនឹងគឺជាផលនៃបច្ច័យអានេះមួយកើតឡើងត្រឹមត្រូវទៅតាមបច្ច័យហើយនឹងម្យ៉ាងទៀតគឺថាអ្វីអ្វីដែលកើតពីបច្ច័យវាមាននិយមធัวគឺប្រព្រឹត្តទៅដោយការអស់ទៅសូន្យទៅដោយការមិនទៀងហ្នឹងដោយការប្រែប្រួលហ្នឹង អានឹងគឺថាអ្វីអ្វីដែលកើតពីបច្ច័យគឺវាអត់មានខ្លួនឯងថិតថេរទៀងទាត់នៅអីទៅបានទេហ្នឹងឯងអានឹងគឺគឺអញ្ចឹងដូចផ្លេកបន្ទោដូចអិនតនូដូចថ្ងៃបដាកូនដូចពពុះទឹកអីអញ្ចឹងហ្នឹងឯងវាអត់មានខ្លួនឯងថិតថេរទៀងទាត់ទេកើតពីបច្ច័យក៏ពិតប៉ុន្តែរបស់ហ្នឹងវាត្រូវថិតនៅក្នុងលក្ខណៈនៃការសូន្យទៅត្រឡប់ទៅជាមិនមានវិញដូចមុននឹងកើតឡើងអត់មានអញ្ចឹង អ្វីដែលកើតជាបច្ច័យហ្នឹងគឺថាមុននឹងកើតគឺវាអត់មានតែមានបច្ច័យឲ្យកើតឡើងវាមានហើយក៏បានរលត់បាត់ទៅវិញទៅក៏ទៅជាអត់មានវិញអត់តាំងនៅក្នុងទីណាហ្នឹងគឺសង្ខារធัวតែប៉ុណ្ណឹងកាលណាបើបានដឹងដោយបញ្ញាដល់ប្រពៃគឺវាអត់មានសេចក្តីប្រកាន់ទេក្នុងការដែលទទួលហ្នឹងក៏ទទួលដោយបញ្ញា ឃើញតែជាសង្ខារធัวហើយក៏អត់មានចាប់ទុកដោយការពេញចិត្តអីទេហើយក៏អត់មានបន្ទុះតោះអីដែរទៅជាមជ្ឈមបដិបទាដោយការពិនិត្យមើលលក្ខណៈរបស់សង្ខារដែលកើតរលត់នឹងទៅជាពលវៈវិបស្សនាទៅជាមានការអប់រំចម្រើនអរិយមគ្គប្រកបដោយអង្គ8ប្រការហើយត្រង់ការមិនប្រកាន់ការមិនហួងហែងនឹងឯងគឺជាទីពឹងការមិនប្រកាន់ការមិនហួងហែងការមិនតក់ស្លុតនឹងឯងគឺជាព្រះនិព្វាន នឹងឯងទេដែលអស់នៅទុកដែលអស់នៅកង្វល់ហ្នឹងនឹងមិនមែនត្រូវមានអីបានអីភពភូមិណាយើងជាអ្នកទទួលយើងជាអ្នកសែបសោយអីទេគឺការមិនប្រកាន់នឹងឯងការរលត់នៅសេចក្តីទុកនឹងឯងអកិញ្ចនាងអនាទានាងគឺការដែលមិនកង្វល់ការដែលមិនប្រកាន់នឹងគឺព្រះនិព្វាននឹងជាទីពឹងហើយអត់មានទីពឹងអីក្រៅពីនឹងទៀត ចឹងគឺតកតួងទៅនឹងបញ្ញាដែលបានដឹងសង្ខារធัวតាមទីក្តីពិតហ្នឹងជំនួសរឿងកើតទុកសោកសៅឆ្លោះប្រកែកតោះតេងសពគ្រប់ទៅជាបានដល់នៅទីពឹងដ៏ខ្សែជាទីពឹងដ៏ឧត្តមដែលរួចផុតចាកទុកទាំងពួងព្រោះអាស្រ័យនៅទីពឹងគឺការមិនប្រកម្មគឺការមិនកង្វល់ហ្នឹងហើយមិនបានមិនប្រកម្មមិនកង្វល់វាអាស្រ័យបដិបទាគឺបញ្ញាដែលបានកំណត់ដឹងការពិតនៃសង្ខារធัวហ្នឹង នឹងឯងមើលមើលយើងបានប្រើប្រាស់របស់ដែល នៅមាននឹងឲ្យបានជាប្រយោជន៍ក្នុងការ ចម្រើន នៅកុសលធម៌ចម្រើននៅបញ្ញាហើយរបស់ដែលយើង ប្រើប្រាស់គឺអត្តភាពនឹងគឺយើងយល់ដឹងច្បាស់លាស់ថានឹងត្រូវចោលទៅទេគ្រាន់តែថាមុននឹងចោលទៅយើងប្រើប្រាស់ភ្នែកយើងមើល គម្ពីរធัวទៅបត្រៃបីដកទៅតិចយើង ស្ដាប់ចម្រើនបញ្ញាចម្រើនចំណេះដឹងទៅដូចផ្ទះយើងអញ្ចឹងបើបិទទ្វារងួយចិត្តអស់វាងឹតតែយើងបើកទ្វារបើកងួយទៅពលឺវាចូលទៅយ៉ាងណាយើងបើកភ្នែកបើកតិចដើម្បី ទទួលយកការចេះដឹងអំពីព្រះសម្មាសម្ពុទ្ធតាមរយៈនៃគម្ពីរធัวហ្នឹងទៅណាណាណា ក៏សិក្សាពីព្រះអង្គមកអញ្ចឹងទៅយើង ស្ដាប់យើងសិក្សាអញ្ចឹងទៅ វានាំឲ្យមានពន្លឺកើតឡើង នៅក្នុងចិត្តសន្តានរបស់យើងនឹងគឺបញ្ញានេះឯងចឹងណដ្ឋិបញ្ញាសមាអាភិពន្លឺអ្វីស្មើដោយពន្លឺបញ្ញាមិនមានទេព្រោះបញ្ញានេះអាចឃើញការពិតហើយ សម្រាប់នៅសេចក្តីសុខចិត្តដល់ជីវិតរស់នៅបាននឹងឯង គឺថាព្រមប្រើប្រាស់នៅអត្តភាពនឹងហើយក៏ព្រមលះបង់ចោល ទាំងដែលសេចក្តីសុខស្ងប់ជាមួយនឹងការព្រមនឹងអត់មានកើតទុកសោកសៅកតុបន្ទិញមិនសុខចិត្តអីទេណាពិតមែនតែដឹងថាជីវិតនឹងត្រូវលះបង់ប៉ុន្តែមានសេចក្តីសុខព្រមជាមួយគ្នានឹងការលះបង់ពីព្រោះ វាមិនបានហួងហែង ជារបស់យើងណានឹងឯងអញ្ចឹងវាអត់មានកើតទុកក្នុងការដែលរបស់នឹងត្រូវលះបង់ទៅនោះទេ នេះគឺជាអានុភាពនៃបញ្ញា ដែលនាំឲ្យមាននៅសេចក្តីសុខស្ងប់ក្នុងការអប់រំចិត្តនឹងឯងអញ្ចឹងគណាការដែលមិនប្រកាន់នឹងគឺជាសុខដ៏ក្រៃលែងទៅតែម្ដង ចឹងបានវាអត់មានសេចក្តីពិតអីក្នុងលោកនឹងមកតម្រូវឲ្យយើងត្រូវកើតទុកត្រូវសោកសៅទៅទេ គឺថាការពិតនឹងជាមេរៀនសម្រាប់ឲ្យយើងសិក្សាបាននៅបញ្ញា មិនមែនសម្រាប់ឲ្យយើងហួងហែងមិនមែនសម្រាប់ឲ្យយើង គ្រប់គ្រងទៅខុសបែបខុសបត់ទេបើយើង គ្រប់គ្រង ដោយសតិសម្បជញ្ញៈគ្រប់គ្រងការប្រព្រឹត្តរបស់យើងឲ្យត្រឹមត្រូវគ្រប់គ្រងទានគ្រប់គ្រងសិលគ្រប់គ្រងសេចក្តីល្អគ្រប់គ្រងចិត្តចិត្តតាំងរខេថមេទេវី អ្នកប្រាជ្ញបាន គ្រប់គ្រងរក្សាចិត្តនឹងបានចិត្តតាំងទាំងតាំងសុខាវហੰនាំមកនៅសេចក្តីសុខ អញ្ចឹងគឺខ្ញុំមកដារៀបរាប់ក្នុងដំណើរជីវិតពិធីបន់ខួប7ថ្ងៃ100ថ្ងៃ អីហ្នឹងក៏ដូចគ្នាគឺថាជាកិច្ចការងារដែលពុទ្ធបរិស័ទយើង បានសិក្សានាំមកនៅសេចក្តីសុខស្ងប់បានល្អហើយចម្រុងចម្រើននៅក្នុងពុទ្ធសាសនា នាំឲ្យយើង មានការព្រមព្រៀងគ្នាថែរក្សាពុទ្ធសាសនា យើងធ្វើអីយើងនិយាយអីក្នុងនៃខ្លឹមសារគឺថាបានសេចក្តីសុខស្ងប់ ជាបតតឋានខាងក្នុង រួចទៅ ចេញមកតាមផ្លូវកាយផ្លូវវិជ្ជាដោយ ពាក្យសម្ដីដោយអកប្បកិរិយាដោយទង្វើដែលធ្វើនឹងគឺឲ្យអ្នកដតីបានសេចក្តី សុខផង មិនឲ្យយើងនឹងទៅជាភ្លើងរលរាលអ្នករតីឬក៏របៀបដូចជាលីងគ្រោះជះដាក់គេដោយពាក្យសម្ដីមិនបានគិតមិនបានពិចារណានិយាយតាមតែខឹងនិយាយតាមតែស្អប់អីទៅនឹងទៅនោះទេ ធម្មតាយើងនៅមានលោភៈទោសៈមោហៈ ក៏ពិតមែនហើយក៏ប៉ុន្តែ ការដែលត្រូវគ្រួបសង្កត់លោភៈទោសៈមោហៈដោយសតិសម្បជញ្ញៈគឺយើងអាចអប់រំបានដែរយើងយកទឹកលួចភ្លើងមិនយកភ្លើងទៅលួចភ្លើងទេអញ្ចឹងទៅ ហើយក៏មិនបញ្ញាប់បញ្ញាប់អីនិយាយស្ដីធ្វើអីតាម ដែលចិត្តខឹងឬក៏ទៅតាម ដែលលោភៈដែលកើតឡើងទៅនោះទេត្រូវដឹងថាការប្រព្រឹត្តទៅតាមអំណាចកិលេសហ្នឹងវាគ្រោះថ្នាក់ណាស់វានាំឲ្យមានសេចក្តីក្តៅក្រហាយស្ដាយក្រោយ នឹងឯងត្រូវតែគ្របសង្កត់លោភៈទុសៈមោហៈនឹងទៅវិញហើយចាំមើលគំនិត ដែលកើតឡើងជាមួយគ្នានឹងកុសលចិត្តគឺអលោភៈនឹងតើគិតយ៉ាងម៉េចគេណានឹងឯងបានយើងដឹងថាអូបើសិនបើប្រព្រឹត្តតាមលោភៈហ្នឹងគឺថាគួរឲ្យក្រៅអាយគួរឲ្យស្ដាយក្រោយដែរដល់ទៅពេលមេត្តាកើតឡើងបាត់ការខឹងក្រោតទៅបានយើងគិតថាបើតាមតែចង់ ធ្វើចង់និយាយពេលដែលខឹងហ្នឹងគឺថាវាយក៏វាយកាប់ស្លាប់អីទៅណាណីហើយអញជាប់គុកជាប់ច្បាប់បាត់ទៅហើយហ្នឹងឯងគឺថាធ្វើឲ្យយើងឃើញអានិសង្ឃនៃសេចក្តីអត់ធន់ឃើញប្រយោជន៍នៃការប្រព្រឹត្តធម៌ទុកជាមេរៀនល្អសម្រាប់ជីវិតយើង តទៅទៀតនៅពេលដែលមានលោភៈទុសៈមោហៈកើតឡើងគឺយើងយកឈ្នះកន្លែងហ្នឹងមិនមែនថាយើង អស់កិលេស សោះលេងទៅទេប៉ុន្តែយើង ដឹងអានិសង្ឃនៃការគ្រប សង្កត់កិលេសនឹងដោយសេចក្តីអត់ធន់ទៅហើយដោយការឲ្យអភ័យទៅចាំទៅយើងឃើញផលឃើញអានិសង្ឃចម្រើនសេចក្តីល្អគឺមិនមាន បញ្ហាវិបត្តិក្តៅក្រហាយស្ដាយក្រោយអីទៅនោះទេយើងបានអង្គុយចិត្តរតនត្រ័យនឹងបានមលុបតិចសុខស្ងប់មែនអញ្ចឹងទៅឲ្យវាទៅជាទម្លាប់នៅក្នុងការប្រព្រឹត្តល្អធ្វើវៃវៃនិយាយវៃវៃគឺតាំងចិត្តថាកុំឲ្យគេកើតទុកអេះហ្នឹងឯងយើងរង្គៀសហាចំពោះអាការដែលយើងនិយាយគេកើតទុករង្គៀសហាចំពោះអំពើដែលធ្វើឲ្យគេកើតទុកមិនសមនឹងយើង ទៅដុតទៅរោលទៅជាឆ្នាំពឹសពលអីឲ្យអ្នកដតីដល់នៅសេចក្តីវិន័យទេយើងយើងមើលទឹកបរិសុទ្ធគឺណាណាណាក៏ចូលចិត្តអ្នកប្រើប្រាស់ទឹកនឹងយ៉ាងណាវាមិនមែនបរិសុទ្ធជាមនុស្សយើងទេមនុស្សយើងគឺថាបរិសុទ្ធដោយពាក្យសម្ដីដោយអំពើដែលធ្វើនឹងគឺថានាំមកនៅគុណប្រយោជន៍សេចក្តីសុខសេចក្តីចម្រើន ដល់មនុស្សលោកសម្បើមណាស់ដល់ទេវតាទៀតផងទៀតដល់ទេវតាពលីទិសបនអីអីចឹងដល់ទេវតាផ្សព្វផ្សាយមេត្តាចិត្តអីអីចឹងទៅអញ្ចឹងយើងធ្វើជាមនុស្សបរិសុទ្ធយើងមិនមែនធ្វើជាឆ្នាំពឹសឆ្នាំពុលអីឲ្យដល់អ្នកដតីអីណាមើលមើលហ្នឹងឯងហើយក៏ប្រៀបឧទាហរណ៍ទៅតាមរបៀបរបៀបហ្នឹងអញ្ចឹងយើងអាចបំពេញបានទាំងហ្នឹងឯង យើងមានមេត្តាករុណាអ្នកគ្រប់គ្នាមានសេចក្តីទុកលឹះលន់ណាស់ហើយក្នុងវត្តសង្សារមកអត់មាននរណាខ្វះខាតសេចក្តីទុកទេ ទឹកភ្នែកច្រើន ជាងទឹក មហាសមុទ្របើសំគ្រប់ទៅជាតិមកហ្នឹងអញ្ចឹងគឺយើង ប្រឹងប្រែងដើម្បីនឹងជួយគ្នាទៅឲ្យបានចេះដឹងធัวរបស់ព្រះអង្គទៅបានដល់នៅសេចក្តីបរិសុទ្ធរៀងរៀងខ្លួនទៅ នឹងឯងបបួលគ្នា ដើម្បីរកកោះរកត្រៃរកទីពឹងនឹងឯងហើយនឹងឲ្យកម្លាំងចិត្តដល់អ្នកដតីដែលប្រព្រឹត្តអ្វីអ្វីដែលល្អល្អអានឹងវាដូចជាអ្នកដតីធ្វើបន់ឲ្យយើងអញ្ចឹងអញ្ចឹងគណាយើងគួរចេះធ្វើបន់កន្លែងហ្នឹងចេះធ្វើបន់ត្រង់ឲ្យកម្លាំងចិត្តអ្នកដតីនេះពាក្យយើងនិយាយមិនបានប្រមាណម៉ាត់ទេណាធ្វើឲ្យអ្នកដតីនឹងស្ទើរតែ ចាប់អីមិនជាប់អស់កម្លាំងសឹងតែនឹងថាដេកមិនចង់ក្រោកដោយសារតែពាក្យសម្ដីយើងប្រមាណម៉ាត់ហ្នឹងក៏យើងត្រូវត្រូវយល់ផងចឹងកណ្ដាលវាធ្វើឲ្យអ្នករតីបាក់ទឹកចិត្ត អីអីចឹងទៅណានឹងឯងនឹងប៉ុន្តែផ្ទុយមកវិញយើងអាចនិយាយឲ្យអ្នកដតីនឹងឯងមានកម្លាំងខ្លាំងក្លាក្នុងកិច្ចការងារជាប្រយោជន៍មើលមើលដូចអ្នកដតីធ្វើបន់ឲ្យយើងចឹងធ្វើទានសាសិលបំពេញកិច្ចការងារជាប្រយោជន៍សម្បើមទៅចឹងគ្រាន់តែយើងនិយាយតែប្រមាណម៉ាត់ទៅមិនមិនច្រើនម៉ាត់ទេហ្នឹងឯងថា8ម៉ាត់ចឹងទៅថាដូចជាបាតនៃប្រគាថាមួយចឹងទៅ នឹងឯងក្នុងការដែលឲ្យកម្លាំងចិត្តដល់អ្នកដតីនឹងឯងនឹងឯងឬក៏កបកិយាអីអីចឹងទៅក៏ប្រកបទៅដោយ ការអនុគ្រោះតាមនឹងនឹងឯងក៏អាចជាការឲ្យកម្លាំងចិត្តឲ្យនៅទឹកចិត្តឲ្យនៅភាព និតស្នាលទៅក្នុងកិច្ចការងារដែលកំពុងតែមានកំពុងតែប្រព្រឹត្តអីអីហ្នឹងអាហ្នឹងមិនល្អទេឬដែលយើងឲ្យកម្លាំងចិត្តអ្នកដទៃដែលប្រព្រឹត្តល្អហ្នឹងនឹងឯងរឿងទោសកំហុសវាតែងតែមានយើងកុំចេះតែនិយមថាអាគេធ្វើល្អយើងមិនបាច់ថាទេអានឹងគេល្អហើយចាំតែខុសចាំយើងថាអានឹងវាអត់ត្រូវនឹងធម្មជាតិមនោសញ្ចេតនារបស់មនុស្សទេ ពេលណាពីព្រោះមនុស្សយើងវាត្រូវការកម្លាំងចិត្តក្នុងភាពជាមិត្តដឹងថាអ្នករតីហ្នឹងគឺជាមិត្តមែនព្រោះនៅពេលដែលយើងធ្វើល្អទៅត្រូវគឺថាគាត់អបអសាទរអញ្ចឹងអាហ្នឹងជាមិត្តតែដល់ពេលយើងធ្វើខុសគឺអ្នករតីដែលដែលប្រាប់ដែលថាហ្នឹងគឺដោយចិត្តបរិសុទ្ធទៅតែមកមិនមែនចង់ជន់ប្រលិចមិនមែនចង់បង្អាប់បង្អោនយើងទេអាហ្នឹងយើងយល់តើទាំងដល់អញ្ចឹងទៅគឺទទួលបានទទួលបានគឺដូចជាទទួលនៅកំណប់អីចឹងទៅវិញទៅ ក្នុងការដែលអ្នកតន្ត្រីរំលឹកប្រាប់ដាស់ទឿននឹងអញ្ចឹងគឺអត់មាន ភាព ជាសត្រូវគំនុំគុំស្អប់សងសឹកពោលពាកជួសប្រសោកបង្អាប់បង្អោនទៅវិញទៅមកឆ្លោះប្រកែកតោះតែងគ្នាទេនឹងឯងគឺក្នុងការដែលយើងយល់មโนសញ្ចេតនារបស់មនុស្សកុំឲ្យរងចាំចាប់តែកំហុសដើម្បីលើកឡើងអ្វីដែលជាសេចក្តីល្អអ្វីដែលជាគុណគឺត្រូវតែនិយាយត្រូវតែនិយាយជាការពិត ប៉ុណ្ណាគឺសរសើរបុគ្គលដែលគួរសរសើរឲ្យចំអញ្ចឹងទៅនឹងឯងហើយនិន្ទាបុគ្គលដែលគួរនិន្ទាអញ្ចឹងឲ្យវាច្បាស់លាស់អញ្ចឹងទៅដោយសេចក្តីបរិសុទ្ធនៃចិត្តនឹងឯងមិនប្រព្រឹត្តទៅ ដើម្បីលើកតម្កើងខ្លួនឯងបង្អាប់បង្អោនប្រកាច់ប្រខូចអ្នករតីអីអីទេអានឹងវាអត់មានបានប្រយោជន៍អីដល់ខ្លួនឯងដល់ក្រុមគ្រួសារដល់សង្គមជាតិអីទៅទេមានតែរឿង ឆ្លោះប្រកែកតោះតែងគ្នាតែប៉ុណ្ណឹងទេបើយើងអនុវត្តត្រង់ដែលថាគឺក្នុងការដែលយើងចេះឲ្យកម្លាំងចិត្តដល់អ្នកដតីនេះដល់តែមែនទេទៅរឿងខុស1 2 3មិនតាន់នឹងបានប្រាប់ផងគាត់ដឹងខ្លួនគាត់បាត់ហ្នឹងឯងតែព្រោះអ្វីដែលត្រូវយើងប្រាប់តែត្រូវដល់អញ្ចឹងអ្វីដែលវាផ្ទុយពីហ្នឹងវាខុសអាហ្នឹងគាត់អាចលះបង់ទៅបាន យើងមិនតាន់នឹងថាផង នៅខ្លះមានចិត្តអញ្ចឹងតែមានចិត្តអញ្ចឹងនឹងឯងគឺថាដឹងថាខុសហើយ គឺកែខ្លួនឯងអញ្ចឹងទៅមិនចាំបាច់ទុកឲ្យអ្នករតីស្ដីថាអីទៅទេនឹងឯងអាហ្នឹងគឺក៏មានទៅតាមនឹងសរសើរទៅក៏បានទៅជាមនុស្សល្អទៅ ជាអ្នកប្រាជ្ញទៅជាបណ្ឌិតអញ្ចឹងទៅប៉ុន្តែទៅតាមបុគ្គលខ្លះ ចឹងដែរដែលយើងអាចនិយាយពីរឿងមិនល្អអីអីហ្នឹងគឺដោយសេចក្តីសន្តោសក៏ប្រណីដោយ ប្រុងប្រយ័ត្នឲ្យមែនទែនកុំឲ្យវាមានប្រតិកម្មកុំឲ្យវាមានទៅ ជាការបាក់ទឹកចិត្តកុំឲ្យវាទៅជាសត្រូវគំនុំគុំស្អប់អីត្រឡប់តបស្នងមកវិញហ្នឹងឯងយើងមានបំណងល្អប្រាប់មែនប៉ុន្តែយើងមើលទៅតាមសភាពការដែរជួនកាលវាអាចคลายទៅជាសត្រូវ ចឹងទៅក៏មានដែរចឹងដែរអ្នកដតីមិនអាចទទួលយកបាននឹងឯងចឹងគឺខ្ញុំកណារំលឹករៀបរាប់ធោអាប៉ុណ្ណឹងបាន1ម៉ោងសំគួរដែលផ្សព្វផ្សាយចូលក្នុងវិទ្យុ